កូនរួចហើយបដិញឡើយស្រលាញ់ប្តីខ្ញុំកូនប្តីខ្ញុំទេគុំដំដើមស្នេហ៍មកស្អាតតែម្ដេចឆ្ងាញ់ប្តីខ្ញុំប្តីខ្ញុំទេ សូមនាងដងខ្លួនចេញឲ្យឆ្ងាយបានទេប្តីខ្ញុំទេ វិញភ្លាមទៅភ្នាក់ផ្អើម៉ែបងមនុស្សតាមិនខ្មោចណាឯងចង់ទៅណាទៅណាមិនបានទាំងអស់តែប្តីទៅណាបើមិនចង់មានរឿងជាមួយនឹងយើងបើបងចង់ដឹងថាអូនជាអ្នកធ្វើឬក៏មិនមែនអ្នកធ្វើនោះបងអាចឆែកមើលកាមេរ៉ាបានណាបើសិនជាបងនៅតែតាក់ទងជាមួយយើងទៀតអូនក៏មានត្រូវពាក្យនិយាយដែរមានពាក្យថាចាប់គ្នាតែប៉ុណ្ណឹងប្តីខ្ញុំទេខ្ញុំសូមកត់ម្នាក់នឹង សម្ដីតាមបងគ្រប់ម៉ាត់ហើយតាបងមិនជួបអូនតិចមកណា ចាប់ទុកយើងគ្រាន់តែឆ្កែកកេះស៊ីតែឯងខ្ពើមើលមុខឯងទុលក្បាលយើងស្ដាយសំណងចឹងហ៎ chứ nào mà đâu anh đón tiếp មកចូលចិត្តខ្ញុំណាឆាប់ចេះឲ្យឆ្ងាយទៅឈរឲ្យឆ្ងាយ1ម៉ែត្រពីខ្ញុំបងស្រី នេះខ្ញុំមកស្លូតបូតទេណានេះបងកំរើអាំងខ្ញុំអីចង់មកស្លូតឬក៏មកកាចនោះ វាក៏តែជាពាក្យសម្ដីមិនអាចវិនិច្ឆ័យហើយក៏មិនអាចជឿបានដែរនៅឲ្យឆ្ងាយពីខ្ញុំ កាន់តែឆ្ងាយ គឺកាន់តែល្អបងស្រីនេះ ខ្ញុំធ្លាក់ខ្លួនហើយណាពួកគេតាមទាលត្រួយខ្ញុំរហូតនេះបងគឺជាប្រពន្ធបងប្រាក់ក្តីបងជួយខ្ញុំផងទៅណាបងណាថាម៉េចនេះអូនដដើមប្តីខ្ញុំហើយ នៅមានមុខអសុំបងឲ្យខ្ញុំជួយទៀតឯងបងឲ្យខ្ញុំសុំទោសចំពោះរឿងកន្លងផងដែរណា បងឲ្យលុយខ្ញុំមកច្រើនច្រើនមកខ្ញុំមិនលែងតាក់ទងប្តីរបស់បងទៀត ហើយបងនឹងមានក្តីសុខមានសុភមង្គលជាមួយនឹងគាត់បងប្រាប់ឲ្យហើយណាអូនចង់តាក់ទងប្តីបងបន្តឬក៏យ៉ាងម៉េចនោះ បងមិនដែរខ្វល់ទេ ហើយ បងក៏មិនដែរទៅដេកឈឺក្បាលបងមុខជាមួយដែរព្រោះបងនេះឈប់ខ្វល់តាំងពីថ្ងៃដែលប្អូនធ្វើរឿងហួសហេតុដាក់បងម៉េះរឿងវាកន្លងហួសទៅហើយបង ចាប់ទុកថាខ្ញុំធ្វើខុសដោយមិនបានដឹងខ្លួនដូចចុះណាបងណា ឲ្យខ្ញុំសុំតបផងណាបង ហើយរឿងដែលអូនចង់បន្តជាមួយប្តីបង វាគឺជារឿងរបស់អូនហើយនឹងប្តីរបស់បងចាប់ពីថ្ងៃនេះតទៅកុំឲ្យបងឃើញមុខទៀតឯសោះ លោកបងស្នាបើសិនជាបងជីមកតាមផ្លូវឃើញមានលៀហាចាំជួយទិញឲ្យអូនផងណាអូនមានអារម្មណ៍ថាដូចជាឃ្លានដល់ហើយចាំបងទិញឲ្យដល់ហើយនៅប៉ុណ្ណឹងសិនបានបងពងបាក់ឡានអូនណា អ៊ីលាខ្ញុំពីកំប៉ុងអីចាំខ្ញុំឲ្យ20000បាច់អាប់ឯងអូវាអ៊ីញ៉ាញ់អ่ะមនុស្សប្រុសស្អីហៅពីសាហាយប្តីខ្ញុំទេខ្ញុំ ម្នាក់នឹងមួយបានទេអញមានអារម្មណ៍ថាម្នាក់នឹងអនាគតអញអូវិធីហើយហានេះវាកើតអីហ្នឹងយើងកំពុងតែស៊ូនោមពីព័ត៌មានតកខ្លួនលីនឲ្យច្រើនពេលណាដែលយើងណាប់ជប់លីនហើយយើងនឹងស៊ូបានលីនប្រកបហើយលីនប្រហែលគ្នាជាសងសាបានអត់អរគុណរ៉ាច្រើនណាស់អរគុណស្អីសងសាគ្នាសង សង្សារស្អីហើយអ្នកណាសង្សារអ្នកណាជួយសុំមិញមកហើយគួរ nói được ប៉ុណ្ណឹងទេឌឺបានតែមកកញ្ញោឯងលីនលីនយើងគ្មានសិទ្ធហាមអីនិយាយអីទាំងអស់បើយើងធ្វើជាសង្សារគេណាកុំឲ្យកាន់ដៃខ្ញុំអូសបាត់សញ្ញាមែនណាហើយបងក៏ជុំមើលអ្នកគេទៀតដែរអាឡូលីនអានឹងគេអញ្ចឹងក៏ដែរណាអូនចំណាញ់ណាយេចង់ចៃហើយឆាតទៅមិនរីផ្លាយតិចហើយមែនទេថាថ្ងៃនេះជាថ្ងៃអីលីន លៀនបងមកដល់ហើយមកធ្វើអីបងដឹងថាលៀនប្រកាសចំណាយចាំបងបងពិតជាភ្លេចមែនរ៉ាភ្លេចគ្រប់យ៉ាងរ៉ាភ្លេចតបឆាត់ខ្ញុំភ្លេចលើកលេខទូរស័ព្ទខ្ញុំរ៉ាភ្លេចថ្ងៃពិសេសដែលយើងឆ្លងគ្នាថ្ងៃដំបូងហើយរ៉ាមានភ្លេចអត់តែខ្ញុំជាសងសារ៉ាលៀនឈប់លៀនមកតាមខ្ញុំធ្វើអីមកលួងយើងហើយតាខេកនេះស្អាតណាស់តែលៀនរ៉ាឈួតអីហ្នឹង នេះពួកយើងត្រូវបែកគ្នាហើយមែនទេខ្សែរឿងជីវិតរឿងអ្នកឈ្នះខ្សែជូនទស្សនា ចាប់ពីថ្ងៃទី3ខែកញ្ញាឆ្នាំ2020នេះតទៅលើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិនរស់រវើងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេត Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបប្រកបអត់ដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានប្តីខ្ញុំទេខ្ញុំសូមកត់ម្នាក់ មនុស្សប្រុសស្អីហៅទៀតសាហាវលើលោកនេះថែមមានតែឯងមួយទេមិនទៅហេពីឯងកាត់អីមកជេរខ្ញុំអញ្ចឹងខ្ញុំអ្នកលក់លេខ5សាមញ្ញធម្មតាតែក៏ត្រូវការភាពថ្លៃថ្នូរដែរខ្ញុំអត់យល់ទេណាហើយសុំសុំមកជេរខ្ញុំអញ្ចឹងមិនដឹងអីមនុស្សប្រុសគ្មានធម៌មេត្តាយកជីវិតកូនស្រីគេបលេសោចមិនស្រឡាញ់កូនស្រីគេតណ្ហាបិទមុខស៊ីគេឲ្យបោះគេចោលធ្វើលើគេនឹងគ្មានតម្លៃអញ្ចឹង ទៀតយាយហ្នឹងអត់យល់ទេនេះអត់តន់ហាក្រាស់ មកលឿនតន់ចិត្តតែតានេះសុំទោសផងណា បងជាទីគោរពសក្ការៈបូជា ម្ដងនេះខ្ញុំមកការជាលក្ខណៈ ទ្រង់ទ្រីធំណាសុំទៅផងដែលទុកឲ្យបងរស់រៀនមានជីវិតយូរអ្នកចង់ធ្វើអីគឺយើងមកសម្រាប់ឯងកូនរបស់ឯងនោះអីនេះឯងនិយាយឈ្កួតអីណា យាយមែនយើងមិនបាននិយាយលេងទេយើងនឹងសម្លាប់កូនឯងនៅក្នុងពោះនេះឲ្យស្លាប់ហើយនឹងគ្មានថ្ងៃបានឃើញពលឺថ្ងៃនោះអីហើយឯងនឹងឈឺចាប់ក្រុមគ្រាចិត្តវេទនាស្ទើរស្លាប់

ខានមកដល់ហើយប្រពន្ធសម្លាញ់ នដឹកអូនដឹកខ្លួនឡើងប្រពន្ធមកអត់កើតអីអូនអត់មានអីណាចាំមកជួយទៅប៉ែណានឹងខ្លួនឡើងអូនមិនអីកើតឡើងទេណានឹងខ្លួនកើតអូនប្រកាសជាអីទេណាប្រពន្ធបងជាមនុស្សល្អណាស់ គាត់ជាគ្មានអីកើតឡើងលើអូនទេតែបងសុំទោសផងឯងចម្ពាក់លួយគេច្រើនឡើងវល់ហើយក៏គ្មានថ្ងៃសងរួចគង់តែត្រូវស្លាប់ដោយសារតែភាពភ័យខ្លាចស្លាប់ដោយសារតែចម្ពាក់លុយគេដដែលវាមិនសบายទេ អញ្ចឹងគួរតែរៀនបង្កើតរឿងសបាយសបាយជាមួយនឹងក្តីស្លាប់ខ្លះបងសម្លាញ់អូនបាននិយាយម្ដងហើយម្ដងទៀតទន្ទិញនៅក្នុងចិត្តថា បងគឺជាប្តីរបស់អូនតែម្នាក់ប៉ុណ្ណោះអូនមិនបានស្រីផ្សេងក៏មិនបាន Ha ha ha. បងប្រហែលជាបានឃើញប្រពន្ធខ្លួនឯងកំពុងតែចិត្តងប់ចិត្តរស់ហើយបានជាតែមករកអូនបែបនេះអឡូសំណាប់ចិត្តបងនឹកអូនមែនទេ បានជាតែមករកអូនបែបនេះប្តីខ្ញុំទេខ្ញុំសុំកូនម្នាក់នឹងមួយបានទេបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្ម ការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានប្តីខ្ញុំតែខ្ញុំសូមកត់ម្នាក់នឹង អឡូសំណាប់ចិត្តបងនឹកអូនមែនទេ បានជាទេមករអូនបែបនេះឆ្លាមិនគនាងធ្វើចឹងអពុនខ្ញុំនាងធ្វើបែបនឹងទៅអីថ្ងៃសាហាវថ្ងៃអាក្រក់ខ្លាំងឲ្យអូនសុំតមកពីអូនខឹងបងពេកអូនត្រង់មិនបានក៏ផុសវីដេអូហ្នឹងអូនខុសហើយដែលធ្វើឲ្យបងខូចគេឈ្មោះមកពីអូនទៅធ្វើឲ្យបងលំបាកបែបហ្នឹងអូន អូនស្ដាយក្រោយណាមែនតែប៉ុណ្្នឹងទេថ្ងៃមែនទេតែមិនធ្វើបាបប្រពន្ធខ្ញុំដល់ចាស់នោះថ្ងៃធ្វើអញ្ចឹងថ្ងៃចាំបានអីពីខ្ញុំទៀតណាអូនអូនគ្មានចេតនាទេមកពីអូនទៅបារម្ភមិនបានឲ្យអូនសុំតណាអូនអត់មានចង់បានអីទេ អូនធ្វើអញ្ចឹងក៏ព្រោះតែអូនស្រឡាញ់បង អូនស្រឡាញ់បងខ្លាំងអូនខ្វះបងអត់បានទេបើបងព្រមមកជួបអូនតែបន្តិចអូននឹងព្រមចេញមុខបកស្រាយចំពោះវីដេអូនឹងភ្លាមថាវាមិនមែនជាការប៉ិនគឺជាកំហុសអូនជ្រឹកអូនមិនកើតខ្លួនឯងហើយធ្វើបែបហ្នឹងក៏ព្រោះចង់បង្ខូចកិត្តិយសគ្រួសារបង បងមកជួបអូនតិចមកណាអូនព្រមទទួលទោសគ្រប់យ៉ាង សូមជំនឿចិត្តបងទាំងអស់ អង្គសម្នាក់សិនណាទីចិត្តមកមិនត្រឡប់មកវិញ ម៉េចគេធ្វើចឹងទីបំផុតបងព្រមមកជួបអូនហើយអូនអរគុណបងណាថ្ងៃនេះគឺជាថ្ងៃដែលយើងជួបគ្នាលើកចុងក្រោយណាបងសម្លាញ់ បងធ្វើល្អដល់អូនខ្លះផងទៅកុំឲ្យស្រ័យក្រោយនៅបានអត់ខ្ញុំឃ្លានពេលស្ដាប់រឿងអបិយចេញពីមាត់នាងឯងចាប់យ៉ាងសឹកកោរឿងអត់ប្រយោជន៍បងដឹងអត់ថាមនុស្សអត់ប្រយោជន៍ដូចខ្ញុំនេះអាចបំផ្លាញមនុស្សមានប្រយោជន៍ដូចបងបានអត់ ខ្ញុំទៅវិញតើសំដីផ្អែមហែមតើអូនតិចមកណាសំណប់ជើងចំណាយពេលជាមួយនឹងមនុស្សគ្មានបានការដូចអូនឲ្យវាសមបន្តិចមកណាសំណប់ចិត្តយូរយូរទៅនាងកាន់តែបញ្ចេញអាចារ្យឈួតហ្នឹងអាខ្ញុំបានឃើញខ្ញុំស្ដាយក្រោយហ្នឹង ដែលធ្លាប់ច្នៃពេលមករស់នៅជាមួយមនុស្សស្រីនេះនាង ងរົບចិត្តអញ្ចឹងណាសាក់បងតិចទៅណាវាសบายខ្លាំងណាស់សំណប់ចិត្តដឹងអត់នាងឈួតអីខ្ញុំខ្លាចជាបែបនេះក៏ដោយសារណាគេគឺដោយសារបងបងតែម្នាក់គាត់ដែលធ្វើឲ្យជីវិតរបស់ខ្ញុំខ្លាចជាបែបនេះ មកបងប្រាប់ឲ្យខ្ញុំស្លាប់ ខ្ញុំនឹងសម្លាប់បងនឹងទាល់ដៃកុំឲ្យបងតែមានឱកាសទៅរកស្រីណាផ្សេងទៀតឬក៏បងយកទឹកមកក្តាប់ក្រោបនឹងលែងមានស្រីណាមកឆ្លៃបងទៀត ហ្នឹងយើងកំពុងតែស៊ូនាំពីព័ត៌មានតខ្លួនលីនឲ្យច្រើនពេលណាដែលយើងណាប់ជប់លីនហើយយើងនឹងស៊ូបានលីនប្រឹកហើយលីនប្រហែលគ្នាជាសងសាបានអត់អរគុណរ៉ាច្រើនហើយណាអរគុណស្អីសងសាគ្នាសងសងសាស្អីហើយអ្នកណាសងសាអ្នកណាជឿស៊ូមីងអូខេទួនហើយនេះប៉ុណ្ណឹងនេះឌឺបានតែមកកញ្ញោឯងលីនលីន យើងគ្មានសិទ្ធិហាមអីនិយាយអីទាំងអស់បើយើងត្រឹមជាសងសាគេណាកុំកាន់ដៃខ្ញុំបងសបតសញ្ញាមែនណាហើយបងក៏ជប់មើលអ្នកគេទៀតដែរអាឡូលីនអានឹងគេអញ្ចឹងក៏ដែរណាអូនសម្លាញ់ណាយេចង់ចៃហើយឆាតទៅមិនរីផ្លាយភ្លេចហើយមែនទេថាថ្ងៃនេះជាថ្ងៃអីលីនលីនបងម្ដងហើយមកធ្វើអីបងដឹងថាលីនប្រកាសចំណាយចាំបងបងពិតជាភ្លេចមែនរ៉ាភ្លេចគ្រប់យ៉ាងរ៉ាភ្លេចតបឆាតខ្ញុំភ្លេចលើកលេខទូរស័ព្ទខ្ញុំ រ៉ាភ្លេចថ្ងៃពិសេសដែលយើងឆ្លងគ្នាថ្ងៃដំបូងហើយរ៉ាមានភ្លេចអត់តែជាសងសារ៉ាលីនឈប់លីនមកតាមខ្ញុំទៅអីមកលួងយើងហើយតាខេកនេះស្អាតណាស់តែលីនរ៉ាឈួតអីហ្នឹងនេះពួកយើងត្រូវបែកគ្នាហើយមែនទេ រឿងជីវិតរឿងអ្នកឈ្នះផ្សាយជូនទស្សនា ចាប់ពីថ្ងៃទី3ខែកញ្ញាឆ្នាំ2020នេះតទៅលើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នក ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែបានដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសេសក៏ជុលស្អីឡើយនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Target Make Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់ នេត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានប្តីខ្ញុំតែខ្ញុំសូមកត់ម្នាក់នឹងមួយ ទេទេខ្ញុំខ្ញុំអត់ដឹងទេខ្ញុំខ្ញុំអត់មានចេតនាខ្ញុំអត់បានធ្វើខុសខ្ញុំអត់បានធ្វើទាំងអស់ឲ្យអូនសុំតោះណាដែលអូនទុកឲ្យបងនៅឯកាទេនេះម្នាក់ឯង មិនអីទេអត់ទៅអូនមានចិត្តមកសួរសុខទុក្ខបងបងសប្បាយចិត្តណាស់ទៅហើយបងដឹងអត់គ្រប់កន្លែងដែលមានបង គឺជាកន្លែងដែលអូនប្រាថ្នាតែមនុស្សដូចបង មិនស័ក្តិសមនឹងអូនប្រាថ្នានៅក្បែរហើយក៏គ្មានតម្លៃអូនប្រាថ្នាតទៀតដែរថាស្ថិតនៅក្នុងតលាកិច្ចៈណាក៏ដោយបង នៅតែជាមនុស្សប្រុសម្នាក់ដែលមានតម្លៃសម្រាប់អូន អូនក៏ជឿថាបងពេញថ្ងៃធ្វើរឿងបែបហ្នឹងឯងពូទៅបងមានស្អីច្រើនឥឡូវបងត្រូវវិវេទនារសាស្អីបងបងមិនចាំមែនអត់ចាំបាន ហើយចាំបានច្បាស់ទៀតមានថ្ងៃភ្លេចបើសិយកជាស្នាដៃប្រពន្ធបងអត់មានបណ្ណាគេអូយនេះបានឆ្កាញ់ជាងអូននេះចាំមុនជាអ្នកបញ្ចប់មកណា បានញ៉ាំវាយូរឲ្យត្រូវអត់ថ្ងៃនេះអូនទៅឲ្យបងញ៉ាំអីបើសិនជាឆ្ងាញ់បងញ៉ាំឲ្យបានច្រើនច្រើនទៅណាបងមិនដែលផ្លាស់ប្ដូរតាមពិតទៅបងនៅតែដដែលបងនៅតែចូលចិត្តស្នាដៃដែលអូនធ្វើចូលចិត្តអ្វីដែលអូនមានដោយការដែលពួកយើងនៅគ្នាក៏ដដែល តែអូនស្ដាយអូនស្ដាយក្តីសុខដែលពួកយើងមានតែបើយើងធ្វើតែចុះគ្រប់យ៉ាងមកផ្លាស់ប្ដូរអស់ហើយបើសិនជាអាចទីពេលវេលាថយក្រោយបានអូនចង់ឲ្យគ្រួសាររបស់យើងនៅក្រដោយការពីមុនហើយយើងក្រយើងអាចមានក្តីសុខច្រើនច្រើនមានអនុស្សាវរីយ៍ល្អល្អការតស៊ូអត់ធ្មត់ជាមួយគ្នា ហើយបងក៏គ្មានថ្ងៃមានស្រីដូចថ្ងៃនេះដែរហើយយ៉ាងទាំងពីរក៏កាន់តែស្រឡាញ់គ្នាហើយវាក៏គ្មានរឿងបែបនេះកើតឡើងនៅប្តីមកអូនអូននៅតែបន្តបងឯងហើយអូននៅតែស្រឡាញ់បងហើយបងនៅតែស្រឡាញ់បងដូចដើម ទោះបីជារំលងកើតអរសាស្រីបបងហើយពួកយ៉ាងនេះបាត់បង់កូនជាទីស្រឡាញ់ហើយខ្វះគ្រួសារយើងបាត់បង់ក្តីសុខបែកបាក់គ្នាអស់បងទុំទៅសុំទៅសុំទៅបងសម្លាញ់អូនអកភ័យទោះបងបានគ្រប់យ៉ាង តែអូនអត់ដឹងថាបងអាចអភ័យទោសឲ្យខ្លួនឯងបានអត់ទេទោះបីជាមានរឿងបែបណាក៏ដោយក៏អូននៅតែកាន់ដៃបបងរួមសុំទុកមួយគ្នាហើយអូនក៏គ្មានថ្ងៃបបងបងចោលដែរ ជាប្រយ័ត្នសូននេះឯងណាដូរឲ្យចង់ឲ្យនៅមកថាឲ្យកើតទៀតអូយតើតើតើបងសំទោសណាបងសម្លាញ់ទៅអើគេលើកលែងឯងក៏បានដែរប៉ុន្តែមកឯងត្រូវដុបអូនណាទទួលបញ្ជាបងសម្លាញ់ដល់ជាជាប់ហ៎ ដឹងប្តីណាគេខូចនោះខូចប្តីម្នាក់អីគួរឲ្យស្រឡាញ់ស្អាតឈ្មោះលីកាឬអីបងអីអូនឃ្លានមែនតោះយើងជិះទៅមុខក្រោមដើមឈើញ៉ាំបាយទៀតណាតោះ សួរសុខទុក្ខហើយដល់ម៉ោងចូលក្នុងហើយអូនអូននឹងស្ញាមកសួរទុកទុកអូនណាបងអត់អាយកើតទេពួកបងនៅមានអូនបងអរគុណអូនអរគុណខ្លាំងមកដល់ពេលនេះទើបបងនឹងថាគឺមានតែអូនម្នាក់ប៉ុណ្ណោះដែលបោះបងមកចោលហើយបងក៏សុំទោសដែលកន្លងមកនេះ អូនតែធ្វើឲ្យអូនជឿចាប់អូនតែលុបថ្ងៃអត់អីអូនអាចទទួលបងបានគ្រប់យ៉ាងបើសិនជាបងអាចលុបអត្តចរិតរបស់ប្រពន្ធលោកមានសេក្រៅបានមិនដឹងជាពេលនេះអូនមានលឺអត់ថាអស់ពេលហើយធ្វើដូចនឹកងារខ្លាំងណាធ្វើដូចមិនដែលជួបគ្នាអញ្ចឹងបងប្លេសុំពេលតែមួយនាទីទៀតទេណា ចំណេញបើសិនជាថ្ងៃណាមួយបងជួយពីកំពូលទោះបីជា10ឆ្នាំទោះ20ឆ្នាំដូចយូរយ៉ាងណាក៏ដោយក៏អូននៅតែចាំបងបានហើយអូនក៏អាចដឹកនាំពួកឲ្យបងហើយយើងនឹងទៅដល់បងសើក្តីសុខជាមួយនឹងគ្រួសារទៀតណា នោះតែការសប្បាយរីករាយភ្លើតភ្លើនទើបបងជួបអបកម្មបែបហ្នឹងចុះអូនអូនល្អខ្លាំងអូនក៏ត្រូវមកជួបរឿងដែលមនុស្សក៏ដូចបងជាអ្នកសាងតែបងសុំទោសសុំទោសប្រពន្ធសម្លាញ់អូនអាចអភ័យទោសឲ្យបងបាន តែបងមិនអាចស័កសមនឹងទទួលការអភ័យទោសពីអូនទេបងមិនថ្ងៃអភ័យទោសឲ្យខ្លួនឯងគ្មានថ្ងៃលើកលែងទុកកំហុសដែលបងបានធ្វើឲ្យមនុស្សស្រីដែលមានឈ្មោះថាប្រពន្ធជឿចាប់ព្រោះតែបងឡើយ កើតអីហ្នឹងយើងកំពុងតែស៊ូនាំពីព័ត៌មានតោះខ្លួនលីនឲ្យច្រើនពេលណាដែលយើងណាប់ជប់លីនហើយយើងនឹងស៊ូបានលីនប្រឹកហើយលីនប្រហែលគ្នាជាសងសាបានអត់អរគុណរ៉ាច្រើនហើយណាអរគុណស្អីសងសាគ្នាសងសងសាស្អីហើយអ្នកណាសងសាអ្នកណាជួយស៊ូមីងអូកាគួរនៅលើប៉ុណ្ណឹងនេះឌឺបានតែមកកញ្ញោឯងលីនលីន សិទ្ធហាមអីនិយាយអីទាំងអស់បើយើងត្រឹមជាសោសាគេណាកុំឲ្យកាន់ដៃខ្ញុំអូសបាត់អូសញ្ញាមែនណាហើយបងក៏ជុំមើលអ្នកគេទៀតដែរអាឡូលីនអានឹងគេអញ្ចឹងក៏ដែរណាអូនសម្លាញ់ណាយេចង់ចៃហើយឆាតទៅមិនរីផ្លាយភ្លេចហើយមែនទេថាថ្ងៃនេះជាថ្ងៃអីលីនលីនបងម្ដងហើយមកធ្វើអីបងដឹងថាលីនប្រកាសចំណេះចាំបងបងពិតជាភ្លេចមែនរ៉ាភ្លេចគ្រប់យ៉ាងរ៉ាភ្លេចតបឆាតខ្ញុំភ្លេចលើកលេខទូរស័ព្ទ រ៉ាភ្លេចថ្ងៃពិសេសដែលយើងឆ្លងគ្នាថ្ងៃដំបូងហើយរ៉ាមានភ្លេចអត់តែជាសងសារ៉ាលីនឈប់លីនមកតាមខ្ញុំធ្វើអីមកលួងយើងហើយតាខេកនេះស្អាតណាស់តែលីនអាចគួរអីនឹងនេះពួកយើងត្រូវបែកគ្នាហើយមែនទេ រឿងជីវិតរឿងអ្នកឈ្នះផ្សាយជូនទស្សនាចាប់ពីថ្ងៃទី3ខែកញ្ញាឆ្នាំ2020នេះតទៅលើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film ឲ្យខ្ញុំអង្គបក៏បាន lời xin